ជនជាតិដើមប្រៀបថាมันលំអៀងហ្នឹងបងយើងយើងមើលទៅសប្ថ្ងៃហ្នឹងយើងខ្មែរក្រមវាអត់តន់មានអាច្បាប់ហ្នឹងទលំ ទលាយអញ្ចឹងនេះខ្មែរក្រមពីដើមឡើយតវ៉ាតស៊ូក្រោកឡើងហ្នឹងសិតតែក្រោកឡើងដោយប្រើហិង្សាទាំងអស់ហើយគ្មានច្បាប់ជំនួយពីក្រោយខ្នងនេះអញ្ចឹងទៅច្បាប់នេះជាវិធីសាស្ត្រជា ខែលោកគូនិយាយចឹងហើយជាជាជាជាជាការបតិបំភ្លឺផ្លូវឲ្យខ្មែរក្រមដើរទៅតាមអាចំនួនច្បាប់ហ្នឹងទៀមទានៅសិទ្ធអ្វីមួយដែលខ្លួនបាត់បង់ទៀមទាយកមកវិញសូម្បីតែកណាមានម្នាក់ឯងជាជនជាតិដើមនេះក្នុងក្នុងប្រទេសវៀតណាមហ្នឹងកណាមានសិទ្ធកាន់ច្បាប់ហ្នឹងទៅរួអង្គការសហជីវជាតិឬក៏ទៅរួជនជាតិវៀតណាមណាខ្ញុំជឿថាសូម្បីតែជនជាតិវៀតណាមហ្នឹងក៏មានជនជាតិវៀតណាម មួយក្នុងចំណោម80លានអ្នកហ្នឹងក៏ជាមនុស្សល្អដែរថ្ងៃណាមួយគង់តែដើរប្រទេសជនជាតិវៀតណាមមួយដែលគាត់មានចិត្តធម៌មេត្តា ចំពោះខ្មែរក្រមម្នាក់ដែលគាត់តាំងចិត្តថាខ្លួនឯងគាត់ជាជនជាតិដើមហើយកាន់ច្បាប់អន្តរជាតិហ្នឹងយកទៅឲ្យគាត់ជួយច្បាស់ជាមានមនុស្សមានចិត្តធម៌អញ្ចឹងអាហ្នឹងយើងនិយាយពីជនជាតិវៀតណាមហើយបើយើងខ្លួនឯងយើងពីមុនឡើយគ្មានដែលមានច្បាប់នឹងជីងមកយើងមិនបន្ទោសទៅលើ ជីដូនជីតារបស់យើងនេះមកអំពីជីដូនជីតារបស់យើងគាត់មានចិត្តហួងហែងទៅលើអារបស់ទ្រពដែលយើងមានគាត់មិនចង់ឲ្យបាត់បង់ដើម្បីការពារទុកឲ្យកូនចៅអនាគតបងគាត់ធ្វើដោយការតវ៉ាល្ងឹតល្ងល់ដោយការតវ៉ាគ្មានច្បាប់កំណត់ពីក្រោយខ្នងប៉ុន្តែសួរថាហេតុអ្វីបានយើងមិនធ្វើពេលនេះយើងមានថែមទាំងអង្គការសហជីវជាតិគេនៅពីក្រោយខ្នងយើងមានថែមទាំងបញ្ជីច្បាប់នឹងមកជាខែលការពារ យើងមានថែមទាំងមេធាវីរបស់ខ្មែរក្រម ជាសហព័ន្ធដើម្បីតវ៉ាឲ្យយើងហើយបែរទៅជាយើង មាន7 8លានអ្នកនៅក្នុងប្រទេសមិននាំគ្នាក្រោកឡើងដើម្បីកាន់តែច្បាប់នឹងទាំងអស់គ្នាម្នាក់មួយក្បាលម្នាក់មួយក្បាលហើយយកទៅសួររដ្ឋាភិបាលវៀតណាមមើលចំណុចដែលយើងត្រូវការនេះហើយសួរថាតើយើងទទួលបានស្អីខ្លះដាក់តែសំណួរម្នាក់មួយសំណួរម្នាក់មួយសំណួរឈូសរើសទៅតាមអាច្បាប់ដែលអង្គការសហជីវជាតិហ្នឹងហើយបញ្ជីប្រទេសទៅតាមហ្នឹងក៏យើងជ័យជំនះដែរដល់បង បាទអង្គបាទកណាដោយកណាលើកឡើងអញ្ចឹងគាត់មានមកទេសហ្នឹងគឺត្រូវហើយយួនគេមិនដែលមានឲ្យយើងគិតគូរចំពោះយើង ថាភាពយុត្តិធម៌ហ្នឹងគេផ្ដល់ឲ្យយើងទេហើយភាពយុត្តិធម៌លើโลกនេះសួរថាមានទេបើម្ចាស់ដែលរួងគ្រោះហ្នឹងមិនទៅរួចភាពយុត្តិធម៌អាស្រ័យអ្នករួងគ្រោះអ្នកទៅរួចមិនមែនអ្នកអ្នកអ្នកទទួលផលហ្នឹងគេទៅរួចឲ្យយើងទេហើយដោយសារឆ្នាំ1900 45ហ្នឹងគេជាប់សង្គ្រាមលោកលើកទឹកទីហ្នឹងគេបញ្ចេញច្បាប់សិទ្ធិមនុស្សមកក្រោយពីពេលច្បាប់សិទ្ធិមនុស្សមកហ្នឹងគេសិក្សាឃើញថាច្បាប់ហ្នឹងវានៅគ្មានផលប្រយោជន៍អីទៅដល់ជនជាតិដើមនោះឡើយទេទៅពីឆ្នាំ1900ឲ្យឆ្នាំ2007ហ្នឹងគេតែងច្បាប់មួយទៀតជាច្បាប់ជនជាតិដើមណាគេថានៅតែមានការគៀបសង្កត់ ពីរដ្ឋាភិបាលនានាទៅលើជនជាតិដើមដោយបង្គូលើកឡើងហ្នឹងនៅក្នុងពិភពលោកនេះមិនត្រឹមតែមានតែ4ប្រទេសនោះទេ ដែលជាប្រទេសធំធំមានជនជាតិដើមមានប្រទេសជាច្រើនទៀតដែលមានជនជាតិដើមនៅ ទីនោះក៏ប៉ុន្តែជនជាតិដើម ទីទាំងនោះអកុសល ដែលគាត់អស់ទៅនៅធនធានមនុស្សដូចយើងនិយាយអញ្ចឹងហើយដែលយើងនៅមានភ័ព្វសំណាងខ្មែរក្រមវានៅមានជនជាតិខ្មែរក្រមមួយចំនួនហ្នឹងរក្សាបានអត្តសញ្ញាណហ្នឹងនៅឡើយដោយខ្មែរក្រមជាដើមសប្តាហ៍នេះយើងមើល ពិភពលោកហ្នឹងគេឲ្យតម្លៃទៅលើអញ្ចឹងបានគេតែងអាច្បាប់អង្គការសហជីវជាតិ UN Trip ហ្នឹងចេញមកដើម្បីឲ្យភាពយុត្តិធម៌សម្រាប់ជនជាតិដើមដែលគ្មានអ្នកតវ៉ាឲ្យហើយខ្លួនហ្នឹងយកយក អាចំណុចអស់ទាំងហ្នឹងតតវ៉ាដោយខ្លួនឯងហ្នឹងអាហ្នឹងគាត់លើកឡើងហ្នឹងចង់ឲ្យយើងនិយាយថាភាពយុត្តិធម៌គ្មានទេមកពីអ្នកកាន់កាប់ឬក៏រដ្ឋាភិបាលណានោះមួយនោះគាត់ចង់ចោតនិយាយទៅលើខ្មែរក្រមខ្លួន ឯងនឹងតល់មានមនុស្សមួយចំនួនគាត់បានជាប់ទៅលើអាការងារអឺដូចថាក៏ត្រូវការបានគៀបសង្កត់ផ្លូវចិត្តណាមួយនឹងធ្វើឲ្យពួកគាត់នឹងជាប់ចម្ពាក់នៅអាលៀបសការៈជាដើមនឹងធ្វើឲ្យពួកគាត់នឹងមានការអឺផ្លិចជាតិសារឯងព្រមយល់ព្រមនៅចំណុចដូចដូចអង្គលើកឡើងថាប្រសងមួយចំនួនហ្នឹងក៏ត្រូវបានរដ្ឋាភិបាលយួនហាណូយហ្នឹងយកទៅរៀនសូត្រហើយ